អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយហើយថ្ងៃនេះតាមពិតអឺមិនមានកម្រងអីចង់មក record វីដេអូផុសទេតែដោយសារមាន player ប្រហែលជាច្រើនអ្នកដែរហ្នឹងហើយតែគាត់ឆាតចូលមកក្នុង page ខ្ញុំអឺតកតងទៅនឹងការអូតូមួយចំនួនកាលពីមុនមកអ្នកទាំងអស់ដឹងហើយអូតូគឺវាមានតាក់ជើង មានអូតូអោបបាយស៊ីមេអញ្ចឹងណានៅមួយរយៈមុនហើយនឹងការដែលយើងហោះឆ្លងក្រុងទៅគឺតាក់ជើងអឺតាក់ជើងដូចនៅកន្លែងនេះនេះដែលគាត់គេបោះសាកសពជាប់កន្លែងហ្នឹងសាកសពប 5PW ណានឹងឲ្យពេលយើងលោតទៅគឺកន្លែងនេះគឺមកដល់គឺដឹងតែលោតហ្មងណាបើយើងអត់លោតទេគឺ hero នៅតែជាប់ជើងនៅនឹងឲ្យដាតកើតទេហើយមួយរយៈក្រោយទៀតគឺចូលកន្លែងអូតេសអញ្ចឹងកន្លែងដែលយក experience ហ្នឹងគឺយើងលោតរហូតហ្នឹងហើយយើងលោតរហូតរហូតដល់កន្លែងដែលយើងត្រូវ C experience បានយើងចាប់ផ្ដើម C កើតប៉ុន្តែពេលបច្ចុប្បន្ននេះរហូតដល់ពេលបច្ចុប្បន្ននេះ គឺកន្លែងដែលយើងចូលវ័យ PVP ហ្នឹងហើយ សូម្បីតែក្នុង PVP នេះក៏មាន auto out ដែរអញ្ចឹងវីដេអូនេះខ្ញុំចូលទៅឲ្យមើលណាហើយខ្ញុំសង្ឃឹមថា GM បើសិនជាកាត់អីគាត់បានមើលនៅវីដេអូរបស់ខ្ញុំនេះសង្ឃឹមថាគាត់នឹងជួយ fix server ផងដោយសារនគររាជនេះបើយើងនិយាយអាម៉ាត់ទៅជានគរដែលមហាដែលមាន tool ច្រើនមែនទែនហ្នឹងហើយដែលជាដែលភាកច្រើនកម្មវិធីអស់នេះគឺយើងមិនដឹងថាចេញមកពីណាទេហើយភាកច្រើនអ្នករ៉ូស៊ីមិនដឹងអ្នករ៉ូស៊ីមិនដឹងអ្នកកោ server ពីណាទេព្រោះគាត់កោយកហ្មងអាម៉ាត់គាត់កោ server យកហ្មងវាធ្វើឲ្យយើងពិបាកលេងពិបាកលេងថា អ្នកខ្លះណាគាត់លក់ហេរ៉ូចោលតែម្ដងណាអូខេឥឡូវខ្ញុំចូល PP មើលនេះក្នុងនេះនេះកន្លែងនេះនេះគឺជាប្រភេទ Hero Auto Out ហើយអញ្ចឹង Hero Auto Out នេះគឺចេញដល់ក្នុងនេះហើយអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាហ៊ានតែចោះពីលើសេះអញ្ចឹងនេះប្រភេទ Hero Auto Out របស់នេះវានឹងចាប់ដើមមកឲ្យយើងមើលនេះនេះនេះនេះមិនមែន Hero Auto ហ្នឹងគឺគឺ Hero ដែលគាត់ចូលវៃតែគាត់ចូលវៃនេះឃើញទេ គាត់ចោះមកវៃប៉ុន្តែវាអោបណាមិនមែនអូតូឯហេរ៉ូនេះគាត់ចង់និយាយថាគាត់ចោះមកចោះឈ្មោះវៃដល់ពេលចោះឈ្មោះវៃវាប៉ះជាមួយហេរ៉ូអូតូអោបនេះដល់ពេលអញ្ចឹងវាធ្វើឲ្យតូនៃអូតូអោបហេអញ្ចឹងហេរ៉ូពួកគាត់ភាគច្រើនគឺគាត់បុកលុយឲ្យច្រើនមែនទែនអ្នកទាំងនេះគាត់បុកលុយច្រើនដល់ពេលដែលបុកលុយច្រើនហើយលេអត់កាត់សួរទាំងគេទាំងយើងមានទេមានអារម្មណ៍ថាស្ដាយលុយទេចង់ចង់ក៏ប្រហែលជាអាចធ្វើការបញ្ចប់ត្រង់ server ហ្នឹងហ្នឹងហើយបើសិនជាករណី GM នៅតែបន្តទុកអា hero ដែល cheater យ៉ាងទៀតណាហ្នឹងហើយ ហើយ hero អស់នេះខ្ញុំចង់និយាយតែមួយម៉ាត់ទេចង់និយាយថាបើអាច GM គួរធ្វើការ ban IP ចោលតែម្ដងទៅនឹង ban IP គាត់ចោលឬក៏ idol ទីខ្សែផ្សេងគឺ ban ម៉ាស៊ីននឹងចោលហ្មង hero coach នេះអ្នកនរគ្នាអាចបង្កើត hero ថ្មីមកបានប៉ុន្តែបើសិនជាករណី ban ម៉ាស៊ីនឬក៏ ban IP នឹងចោលតែម្ដងឲ្យវាចប់ប្រហែលហ្នឹងទៅអា hero ប្រភេទអស់ហ្នឹងខ្ញុំចង់និយាយថាទុកក៏ទុកមិនចំណេញដែរទុកក៏ទុកមិនចំណេញវាធ្វើឲ្យបាត់ player ទេបាត់ player បាត់ចំណូលរបស់ GM ទេហ្នឹងហើយនេះឃើញ គាត់ព្យាយាមលោតមិនហេតុដែរនេះព្យាយាមលោតមិនអត់ហេតុខ្ញុំខ្ញុំមែនតែខ្ញុំអស់សំណាចតែដល់ពេលហេរ៉ូបុកលុយអស់រាប់ពាន់ដុល្លារដល់ពេលហើយអឺទៅជាចូលអវ័យភីភាតបានខ្ញុំអត់ហ៊ានចោះទេអ្នកនរគ្នាបើខ្ញុំហ៊ានចោះហេរ៉ូនឹងអោបខ្ញុំជាប់ចឹងក៏ពិបាកដែរចឹងខ្ញុំអត់ចោះពីលើសេះខ្ញុំនឹងអាច view បានហើយនេះគាត់ព្យាយាមលោតចោះលោតឡើងឲ្យផុតពីកន្លែងហ្នឹងគាត់ព្យាយាមអឺលោតឲ្យផុតពីកន្លែងហ្នឹងហ្នឹងហើយប៉ុន្តែវានៅតែអូតូអោបដែរហើយហេរ៉ូនេះ អឺបើសិនជាករណីលេងមិនក្រោម2000ដុល្លារទេបងប្អូន Hero នេះបុក item ប៉ុណ្្នឹងណាមិនក្រោម2000ដុល្លារឃើញទេហើយ Hero បុកលុយមួយកណោហើយចង់វាយ PVP សបាយដល់ពេលចូលមកជួបប្រភេទ Hero អូតូអោបបែបនេះហើយយើងយើងគួរគិតមើលតែយើងមានអារម្មណ៍ចង់លេងទៀតទេហ្នឹងហើយចង់មានអារម្មណ៍អីចង់លេងទេនិយាយទៅហ្នឹងនេះអីអឺខ្ញុំសង្ឃឹមថា GM គួរបើនិយាយឲ្យម៉ាត់ទៅខ្ញុំជឿថានៅពេលដែល player report ទៅ ហ្នឹងហើយមកចាប់ IP ពួក hero ប្រភេទនេះចោលនេះនេះ hero ដាក់ auto នេះយ៉ាចុចខុសខ្ញុំឲ្យមើលនេះ hero នេះ level 1 free ប៉ែប៉ុន្តែខ្ញុំដឹងថា ban ហើយបង្កើតថ្មីបានប៉ុន្តែ GM គួរតែ ban នេះគេ GM ban IP ឬក៏ ban ម៉ាស៊ីននឹងចោលហ្មងទៅខ្ញុំជឿថាវាមានអាច ban បានព្រោះ server private ខ្ញុំសួរគេរួចហើយ ban IP ban បានតែបើ ban ម៉ាស៊ីនខ្ញុំមិនដឹងទេណាតែបើ ban IP ban បានទោះបីជាគាត់ប្រើកម្មវិធីសម្រាប់ fact ពី VPN គេណាហ្នឹងហើយក៏នៅតែគាត់ធ្វើប្រមាណដងទៀតយើង ban IP ចោលទៅប្រមាណដង ban IP ចោល ban តែ3 4ដងគាត់មិនឈ្នះណារោកម្មវិធីឲ្យ ban ដូរ VPN នឹងរហូតទេអញ្ចឹង ban ចោលទៅណា តែបើប្រភេទប្រភេទ hero level មួយ ban ឲ្យមកវិញ ban ឲ្យមកវិញដែរដល់ជួនកាល ban ហ្នឹង ban តតែ hero level មួយស្អែកឡើងបង្កើតមកមួយទៀត ban មក hero ស្អែកឡើងបង្កើតមួយទៀតហើយ pro លេខទូរស័ព្ទបង្កើតហើយចូលទៅក្នុង account លុបលេខទូរស័ព្ទនឹងចោល ហ្នឹងហើយហើយយកអាលេខទូរស័ព្ទដែរទៅបង្កើតទៀតមានអីបង្កើតបានបានដដែលហ្នឹងអញ្ចឹងមាន ថាវាពិបាកនៅក្នុងការលេងមែនទែនរហូតដល់ player មួយចំនួនគាត់សុខចិត្តលក់ hero ចោលហ្នឹងហើយលក់ hero ចោលដើម្បីនិយាយទៅបាត់គឺរត់ចោល server ហ្នឹងហ្មងណាហើយបើសិនជាករណីនៅតែបែបហ្នឹងទៀត server JX គឺអត់លេងហើយហើយខ្ញុំមិនមិនចង់និយាយលំអៀងទៅខាងណាទេប៉ុន្តែគូតែមើល AK2 ជាមួយនឹង JX JX ទុកគ្នាចោលហ្មងមិនដែលមានការប្រកួតមិនដែលមានអីសោះប៉ុន្តែបើយើងក៏លេខទៅមើល AK2 ការប្រកួតអីគឺមាន GM តែងតែ support រហូតប៉ុន្តែដល់ពេល JX ទុកចោលហ្មងខ្ញុំសួរថា JX រកចំណូលអត់បានមិនមែនបុកតិចពាន់ដុល្លារណាតែច្រឡំ Hero AK ហ្នឹងបុកលុយច្រើនជាង JX ទៅអ្វីដែលយើងអាចមើលឃើញគឺ JX បុកលុយសាហាវជាងណាហើយខ្ញុំមិនដឹងថា AK AK គេបុកដល់ប្រមាណតែ JX មួយ hero មួយ hero ហេរ៉ូដែលគេស្ទៀវស្ទៀវបុក3 4000ដុល្លារហើយជិញតកោថ្មីទៀតគេនឹងបុកទៀតនិយាយថាអត់ដូច AK មានតែមួយ server ពីរ server គឺលេងរហូតតែ GX អត់ទេណាតកោថ្មីបុកតកោថ្មីបុកអញ្ចឹង GM គួរតែជួយមើល server ផងហ្នឹងហើយបើមិនបានជួយថាអូខេប្រម៉ូតប្រម៉ូតឲ្យ server ឲ្យវាសុបាយលេងឲ្យមានការប្រកួតឲ្យអីណាហ្នឹងហើយមិនបានជួយធ្វើអានឹងទេនេះសូមមេត្តាជួយនេះ អាប្រភេទ hero អូតូដាក់អីនេះហ្នឹងឯង ban IP ចោលអស់ដល់មិនដឹងទុករំម៉ាំអីទេព្រោះអា hero ចឹងចឹងនេះមើលទៅហ្នឹងឯងមិនមែនដាក់មួយ hero ទេដាក់3 4 hero ក្រុមហ្នឹងតែខ្ញុំមើលអត់ឃើញដោយសារវា server ខ្លាំងពេកនេះដុំដុំនេះនេះដុំដុំនេះនេះហើយក្រុងអីនេះមិនបាច់ទេមិនបាច់ប្រឹងទេនេះហក់មកកន្លែងជាប់ជើងនេះមកកន្លែងជាប់ជើងណានេះទៅកន្លែងនេះជាប់ជើងទៀតនេះនេះតែមកជាប់ជើងមកមិនហក់ទេអត់កើតទេនេះជាប់ជើងនេះ សិតកន្លែងជាប់ជើងនេះនិយាយថាកន្លែងណាដែលយើងហោះឆាំទៅគឺជាប់ជើងហ្មងឥឡូវបើករណីអ្នកទាំងអស់នេះអត់មាននេះអត់មានពួកអានេះទេណាអត់មានអាជីវកម្មធំទេហោះទៅគឺជាប់ជើងហ្មងភាគច្រើនហើយមិនដឹងយកស្អីទេបើតែកន្លែងអូប្រទេសវិញគ្នាលោតចង់1000គីឡូម៉ែត្រហើយ1000គីឡូដីនិយាយទៅលោតរហូតរាល់ថ្ងៃទៅបើយើងនិយាយស្មោះត្រង់ធូបាគូបាគូរាល់ថ្ងៃគេលេងប្រើស្តូនអីណាប្រើតែស្តូន SP នេះអាស្តូនឡើងបងនេះ support SP ហ្នឹងឡើងឲ្យវាច្រើនទៅស្រួលលោតចេះហ្នឹងហើយ មែនតើទៅរកប្រភេទ stone អញ្ចឹងវិញស្រួលស្រួលលោតបាច់បាច់ដើរហ្នឹងហើយអូខេតាមពិតមានអារម្មណ៍ថាតានតឹងពេកនិយាយទៅមិនដបអត់ចង់និយាយច្រើននិយាយទៅដល់ពេលមានអារម្មណ៍ថាតានតឹងពេកបានចាប់ផ្ដើមមកនិយាយហ្មងទៅហើយនេះប្រភេទ hero នេះអូតូនេះនេះអា1 2 3 1 2 3នេះពេញនឹងនេះនេះពណ៌នេះនេះនេះនេះនេះសាដាប្រពន្ធអាអូតូអោបឯនេះនៅនឹងអាទាំងអស់ហ្នឹងនេះហើយអំដាអាណាលវ៉ែមួយហ្វ្រីប៉ែហើយ ទៅទាញមើលពីដើមមកវិញពួកអាហេរ៉ូណាទាញពួកអានឹងចូលហ្នឹងហើយអាហេរ៉ូណាវាទាញចូលពួកអានេះបើមិនកាន់ដៃវាជាប់រួចទេចេះទៅមើលពួកអាហេរ៉ូណាទាញដៃចូល ban ពួកអាហេរ៉ូចោលអស់តែប៉ុណ្្នឹងខ្ញុំជឿថា GM នៅធ្វើបានប្រូ GM ធ្វើ server rule បែបបានតាជាប្រូ GM មានសិទ្ធតែឆែកទៅមើលថាអាណាទេទៅអាណាតាមពិតប៉ុន្តែមករយៈក្រោយគឺបិទចោលអស់លេងប៉ុន្តែបើសិនករណីមានការមានបញ្ហាប៉ុណ្្នឹងហើយថាអត់មើលទេចប់អត់ទេ player ហើយ player បោកលុយអត់រាប់ពាន់ហើយសង្ឃឹមលើអីឥឡូវ ម្នាក់3 4000ដុល្លារដូចញប់ខ្ញុំមិនសូវខ្វល់មកហេរ៉ូ100 200ដុល្លារលេងមិនកើតខ្ញុំបោះចោលក៏បានដែរប៉ុន្តែចោលគ្នាលេងរាប់ពាន់ដុល្លារអ្នកដែលបុកអស់ដល់2 2000ដុល្លារទៅពេលចូលមកវៃ PVP វាអត់អីសុបាយណាអស់ PVP មានអីសុបាយទៀតណា Sky ដល់តែអូតូចុះហើយចោល PVP នេះឥឡូវវាអូតូអោបទៅវៃអត់កើតផងទៅមិនអូខេអញ្ចឹងវីដេអូខ្ញុំសូមនិយាយតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបើសិនជាករណី GM គាត់បានមើលជួយសម្របសម្រួលនៅ server កន្លែងហ្នឹងផង ហ្នឹងអូខេអរគុណបាយបាយ